បាទជម្រាបសួរសួស្តីបាទថ្ងៃនេះជួបជាមួយខ្ញុំបាទជាងវ៉ាន់នៅខាងខេត្តបន្តមជ័យតំណាងចែកចាយម៉ាស៊ីនស្កេនដុកទ័រដែលនាំចូលពីក្រុមហ៊ុន AVI នៅ ខាងខេត្តបន្តមជ័យថ្ងៃនេះខ្ញុំបាទជាងវ៉ាន់មានវីដេអូមួយចង់ចែកចម្លែកដល់បងបងតាមដាខេត្តរាជធានីទូទាំងប្រទេសកម្ពុជាយើងទាំងអស់ឲ្យបានយល់ជាងខ្លះគាត់យល់ជាងខ្លះមិនយល់បញ្ហានេះគឺសំមើសំទោសគឺ យោមហាអ៊ីសិនទ័រក៏មានអាការៈអើយបើកសោមានភ្លើងលើតាប់ឡូម៉ូទ័របូមសាំងមិនដំណើរការបូប៊ីនមិនបាញ់ភ្លើងឥឡូវជាក់ស្ដែងយើងមកចូលមើលបើកសោទាំងអស់គ្នាមកគឺមានចង្ហាល់ដល់ធម្មតាដោយសារគាត់តដោយរេចហើយហើយលីឯបូមសាំងមិនដំណើរការទេវីដេអូនេះខ្ញុំចង់ធ្វើកាត់កាត់បច្ចេកលេដល់បងបងជាងនឹងជំហានទី1យើងត្រូវពិនិត្យមើលលើអី ខ្សែពណ៌កខ្វេនេះពណ៌ខ្វេនេះហ្នឹងហើយពណ៌ខ្វេគឺកាច់សោមកគឺមានភ្លើង12វ៉ុលយើងកាច់មកពឹបហើយដោយសារខ្ញុំធ្វើវីដេអូម្នាក់ឯងខ្ញុំថតម្នាក់ឯងយើងកាច់អូម៉ែតមកកន្លែង20វ៉ុលទេទេនេះមកយើងចាក់មើលខ្សែមួយនេះខ្សែពណ៌ខ្វេនេះខ្សែពណ៌ខ្វេហើយយើងចាក់មកខ្សែមកគឺ12វ៉ុលមានពីឯ ខ្សែមួយខ្សែមួយទៀតនេះគឺខ្សែពណ៌ក្រេដែរយើងចាក់មួយទៀតមកមានមានទេម៉ូតូម៉ូតូនេះខ្ញុំចង់បញ្យល់កាត់កាត់ គឺមូលហេតុដោយសារខ្សែពណ៌ក្រេនេះมันមានចូលទៅចិញ្ចឹមម៉ាញេតូបណ្ដាលឲ្យអឺភ្លើងក៏ចូលទៅចិញ្ចឹមសិនសើมันមានมันមានចូលទៅចិញ្ចឹមសិនសើដោយសារគាត់ ជាងគាត់ខ្វះចែកទេសគាត់ តខ្សែនេះទៅចូលខ្សែពណ៌កាហ្វេនេះ តែស្រាប់សម្រាប់ខ្សែពណ៌កាហ្វេមួយនេះมันមានភ្លើង12វ៉ុលទេបងបងនេះมันមានទេ តែឯខ្សែមួយនេះទៀតគឺវាមាន12វ៉ុលដោយសារវាមានមុខកំណត់តំណឹងតែគាត់តតែខ្សែខ្សែមួយនេះគឺចូលទៅចំម៉ាញេតូគាត់តតែខ្សែនេះ ហើយគាត់តហើយដេមិនមានភ្លើងបូមសាំងមិនដល់ការឥឡូវជាក់ស្ដែងខ្ញុំតតែខ្សែមួយនេះមក ព្រោះដោយសារខ្ញុំធ្វើវីដេអូមកឯងអត់មួយនេះមកហើយយើងដេកមួយខ្ញុំមានភ្លើងទេដោយសារគាត់អឺខ្វះបត់បន្ទាត់បន្តិចបន្តួចដោយដោយបញ្ហានេះក៏ខ្ញុំវាខ្សែភ្លើងមកដោយសារវាដាច់ដាច់មុខកណោត្រឹមហ្នឹងហើយឥឡូវយើងខ្ញុំបាទទៅឃើញហើយគឺខ្ញុំតតចូលគ្នាតចូលគ្នាមកហើយយើង យើងកាច់យើងកាច់តោមកទៀតលើកលើកដូចមានលើកដូចមានវិញហើយខ្វះបច្ចេកទេសបន្តិចបន្តួចវីដេអូនេះខ្ញុំសូមចែករំលែកត្រឹមហ្នឹងពីខ្ញុំបាទជាងវ័ននៅខាងរដ្ឋបាលអញ្ចឹង ហើយបើមានពេលតិចខុសត្រង់ត្រង់ណាសូមមេត្តាខន្តីអភ័យទោសពីពួកពីខ្ញុំបាទជាងវណ្ណកម្មអធិបតីហើយខ្ញុំនឹងសំណូមពរឲ្យបងបងជាងនឹងជួយចុច like ចុច share វីដេអូនេះបានច្រើនផងដើម្បីឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូចែករំលែកបន្ត ពីខ្ញុំបាទទីប្រឹក្សា AI នៅខាងខេត្តឧត្តរមានជ័យសូមជម្រាបលានិងសូមអរគុណ